ហេតុអ្វីចាំបាច់ធ្វើការវិនិយោគទៅលើផ្សារភាគហ៊ុនសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសុផែនថ្ងៃនេះខ្ញុំមកចែករំលែកចំណេះដឹងខ្លះៗរបស់ខ្ញុំអឺតកតងជាមួយនឹងសំណួរដែលតែងតែលើកឡើងថាតកតងសំណួរដែលតែងតែលើកឡើងថាហេតុអ្វីចាំបាច់ធ្វើការវិនិយោគទៅលើផ្សារភាគហ៊ុន ថ្ងៃនេះយើងឃើញឃើញហើយថាការវិនិយោគមានច្រើនយ៉ាងមានតាំងពីការវិនិយោគទៅលើអចលនទ្រព្យការវិនិយោគទៅលើផ្សារភាគហ៊ុនការវិនិយោគទៅលើរូបិយប័ណ្ណបបរទេសការវិនិយោគទៅលើមាសមានន័យថាការទិញមាសទុកអីចឹងទៅដើម្បីលក់នៅពេលឡើងថ្លៃប៉ុន្តែថ្ងៃនេះខ្ញុំសូមបដសំខាន់ទាក់ទងជាមួយនឹងការវិនិយោគទៅលើផ្សារភាគហ៊ុនហើយសួរថាហេតុអ្វីបានយើងចាំបាច់ធ្វើការវិនិយោគលើផ្សារភាគហ៊ុន វាមានអាចថាវាមានច្រើន head poll វាមានច្រើនចំណុចដែលយើងគួរតែវិនិយោគទៅលើផ្សារគុណប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកចំណុចសំខាន់តែមួយទេតកតងជាមួយនឹងចំណុចសំខាន់អឺទាំង4នេះគឺទី1គឺនោះយើងម្នាក់ម្នាក់គឺតែងតែមានគោលដៅនៅក្នុងជីវិតរបស់ខ្លួនគោលដៅនៅក្នុងជីវិតរបស់ខ្លួននឹងគឺមានផ្លែកផ្លែកពីគ្នាគឺអ្នកខ្លះគេថាចង់ មានលុយបញ្ជូនកូនទៅរៀនបរទេសចង់មានលុយបញ្ជូនកូនបញ្ជូនកូនទៅរៀនសាលាថ្លៃថ្លៃសាលាល្អល្អអីចឹងទៅហើយអ្នកខ្លះគាត់មានគោលដៅដូចជាចង់មានផ្ទះធំចង់មានវិឡានឹងគឺសិតតែជាគោលដៅសំខាន់របស់គាត់ប៉ុន្តែយើងឃើញថាគោលដៅទាំងអស់នេះបើសិនជាយើងគ្មានលុយបើសិនជាយើងអត់មានថវិកាគឺយើងមិនអាចសម្រេចបាននោះឡើយដូច្នេះហើយគឺ ចំណុចមួយឬក៏ផ្លូវមួយដែលបង្ហាញឲ្យយើងបង្កើនចំណូលដើម្បីសម្រេចគោលដៅរបស់យើងគឺខ្ញុំគិតថាការវិនិយោគលើផ្សារពីហ៊ុនក៏ជាផ្លូវមួយដែរយើងឃើញថាបច្ចុប្បន្ននេះបច្ចុប្បន្ននេះគឺបើសិនជាយើងមានលុយសល់មានលុយខ្លះយើងទៅដាក់នៅធនាគារគឺពិតណាស់ការប្រាក់របស់ធនាគារគឺតិចមែនទែនអាចថា1ឬក៏2%ឬក៏មិនដល់ក៏បាត់គាត់ថាបានខ្ញុំបានចំណុចច្បាស់លុយនេះទេ ប៉ុន្តែការដែលយើងវិនិយោគទៅលើផ្សារពហុយើងឃើញថាយើងអាចទទួលបានផលច្រើនជាងដែលយើងផ្ញើលុយនៅធនាគារគឺមានក្រុមហ៊ុនខ្មែរមួយចំនួនខ្លះគាត់អាចផ្ដល់ជាភាគលៀបដល់យើងបើសិនជាយើងអត់បានដូចជា trading ឬក៏ទិញលក់ជារៀងរាល់ថ្ងៃទេគឺយើងគ្រាន់តែយកលុយយើងទៅទិញភាគហ៊ុនទៅគឺយើងដើម្បីទទួលបានអឺ តកតងជាមួយនឹងភាគលៀបក៏វាខ្ញុំគិតថាវាលើសនឹងអត្រាការប្រាក់ដែលយើងផ្ញើនៅធនាគារដែរចំណុចសំខាន់គឺដោយយើងឃើញព័ត៌មានរបស់ CSX រងថ្ងៃហ្នឹងគឺរបស់សារមូលបត្រកម្ពុជារងថ្ងៃហ្នឹងគាត់និយាយគាត់បានលើកឡើងពីគេហៅថាអត្រាការប្រាក់ឬក៏ភាគលៀបដែលទទួលបានពីមូលបត្របំណុលជាឆ្នាំមានខ្លះដល់ទៅជា7ឬក៏8%ឯណោះគឺវាពុះខ្លាំងមែនទែន ខ្ញុំគិតថាចំណុចការដែលយើងវិនិយោគលើខ្សែភាពយន្តគឺវាជាឆ្លើយតបទៅនឹងអ្វីដែលយើងចង់បានឬក៏អាចជួយសម្រេចគោលដៅរបស់យើងចំណុចសំខាន់ទី2ខ្ញុំគិតថាដើម្បីរៀបគម្រោងនៅក្នុងការចូលនិវត្តន៍របស់យើង យើងឃើញហើយគឺយើងអាចធ្វើការរហូតបានទេ យើងអាចធ្វើការរហូត តោរហូតអញ្ចឹងបានទេដល់អាយុច្រើន50 60អីបានទេដោយសារអីរាងកាយរបស់យើងគឺវាអត់អំណោយផលទេកាលណាដែលយើងអាយុច្រើនដូច្នេះហើយខ្ញុំគិតថាការវិនិយោគយើងគួរតែរៀបគម្រោងតាំងពីថ្ងៃដែលយើងចាប់ផ្ដើមធ្វើការឬក៏ថ្ងៃចាប់ផ្ដើមមានចំណូលគឺយើងគួរតែគិតគិតគូរគម្រោងនៃការវិនិយោគព្រោះអីកាលណាដែលយើងអត់ធ្វើការគឺយើងអត់មានចំណូលទេដូច្នេះគឺជាផលវិបាកមួយគឺបច្ចុប្បន្នវាវាខុសពីពីមុន ខុសពីមុនមិនខុសពីមុនត្រង់ថាពីសម័យមុនឬក៏ពីបុរាណមនុស្សចំនួនមុនគាត់គាត់តែងតែគិតថាការដែលមានកូនច្រើនគឺជាការវិនិយោគរបស់គាត់ហើយមូលហេតុអីមិនខ្ញុំនិយាយអញ្ចឹងភាសាអីគាត់តែងតែសង្ឃឹមថាពេលដែលគាត់មានកូនច្រើនហ្នឹងគឺកូនរបស់គាត់ពេលដែលកូនរបស់គាត់ធំហ្នឹងគឺជួយសម្រាប់បន្ទុកជួយធ្វើការជួយអឺរកចំណូលសម្រាប់បន្ទុករបស់គាត់អីអញ្ចឹងទៅប៉ុន្តែសម្រាប់បច្ចុប្បន្ន គឺខ្ញុំឃើញថាវាវាខុសប្លែកពីមុនទាំងខ្ញុំទាំងគេធំឡើងចាញ់ពីផ្ទះបាត់ដូច្នេះហើយគឺឪពុកម្ដាយរបស់យើងគឺគាត់នៅផ្ទះពឹងផ្អែកទៅលើខ្លួនឯងដូច្នេះការដែលយើងរៀបគម្រោងសម្រាប់ចូលនិវត្តន៍ខ្លួនយើងគឺមានន័យថាការណាដែលយើងមានលុយច្រើនការចូលនិវត្តន៍របស់យើងគឺមានន័យថាយើងអាចប្រើប្រាស់លុយជាធម្មតាដោយការដែលយើងធ្វើការបានដែរគឺ ការរៀបគម្រោងហ្នឹងគឺខ្ញុំគិតថាការដែលយើងមានចំណែកលុយសន្សំឬក៏ saving របស់យើងហ្នឹងការពីយើងចូលទៅទុកនៅក្រមខ្នើយដូចពីមុនឬក៏ដាក់នៅធនាគារដូចពីមុនដោយរំពឹងការប្រាក់តិចតួចហ្នឹងខ្ញុំគិតថាវាអត់តបចូលទេវាអត់ឆ្លើយតបទៅនឹងតម្រូវការរបស់យើងនៅថ្ងៃអនាគតទេប៉ុន្តែបើសិនជាយើងវិនិយោគទៅលើខ្សែភាគហ៊ុនខ្ញុំគិតថា តែចំណែកមួយផ្សេងនៃនៃនៃនៃលុយចំណូលរបស់យើងនៃប្រាក់ពិវត្តរបស់យើងហ្នឹងគឺយើងយកតែចំណែកមួយតូចមួយអាចថា10%ឬក៏20%ទៅទុកជាមួយនឹងបញ្ជីចូលនិវត្តរបស់យើងហើយយើងយកលុយហ្នឹងទៅវិនិយោគខ្ញុំគិតថាជារៀងរាល់ឆ្នាំយើងនឹងបានភាគលៀបពីក្រុមហ៊ុនដែលយើងវិនិយោគហ្នឹងខ្ញុំគិតថាវាធ្វើឲ្យវាកាន់តែមានតម្លៃឬក៏លុយរបស់យើងហ្នឹងកាន់តែកើនឡើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះហើយការវិនិយោគខ្ញុំគិតថាវាឆ្លើយតបជាមួយនឹងគម្រោងការចូលនិវត្តន៍របស់យើងចំណុចទី3ខ្ញុំគិតថាជាចំណុចមួយដែលរសើបដែរព្រោះអីពេលដែលយើងវិនិយោគទៅលើផ្សារភាគហ៊ុនឬក៏ពេលដែលយើងទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនោះគឺមានន័យថាយើងជាម្ចាស់របស់ក្រុមហ៊ុននឹងដែរដូចជាយើងអ្នកអ្នកតែមានអូអ្នកខ្លះគាត់មានក្តីសម័យថាចង់មានក្រុមហ៊ុនទួលខ្លួនប៉ុន្តែដោយសារអី យើងកើតមកអត់អត់មានអឺលុយចង់និយាយថាអត់មានសម្បត្តិពីពុកម្ដាយយើងច្រើនទេយើងអត់មានទេដូច្នេះមានមានតែប្រឹងខ្លួនយើងប៉ុន្តែខ្ញុំគិតថាការដែលយើងសន្សំលុយដើម្បីបើករោរោលុយដុំច្រើនដើម្បីបើកជាក្រុមហ៊ុនរបស់យើងដែលយើងចង់បើកហ្នឹងដែលយើងចង់ធ្វើអាជីវកម្មហ្នឹងគឺវាពិបាកប៉ុន្តែបើសិនជាមានប៉ុន្តែបើសិនជាយើងមានចំណេះដឹងនៃការវិនិយោគខ្ញុំគិតថា ការវិនិយោគលើផ្សារភាគហ៊ុនគឺតបគឺវាវាឆ្លើយតបទៅនឹងចំណុចនេះមូលហេតុអីគឺបើសិនជាយើងចង់ធ្វើអាជីវកម្មឧទាហរណ៍ថាយើងចង់ធ្វើជាតេតងជាមួយនឹងការសាំងឧទាហរណ៍ណាអត់ចេះខ្វះឯងក្រុមហ៊ុននៅខ្មែរយើងអាចថាទូមានប៉ុន្តែនៅបរទេសគេមានតេតងជាមួយនឹងតេតងជាមួយនឹងគាត់លក់តេតងជាមួយនឹង ប្រេងសាំងទាក់ទងជាមួយគាត់បើធ្វើជាការ៉ាស់ហ្នឹងគឺមានតែគាត់យកមកចុះបញ្ជីនៅក្នុងភាសាភាគហ៊ុនរបស់គាត់ឬមួយក៏យើងទាក់ចង់ចង់ធ្វើទាក់ទងជាមួយនឹងអូយើងចង់ខ្លាយទៅជាក្រុមហ៊ុនមួយដែលផលិតទឹកចែកចាយអញ្ចឹងយើងមានប្រតកលទឹកដែលនៅខ្មែរយើងគាត់ដាក់លក់ស្ទីអូនរបស់គាត់ដូច្នេះនៅពេលដែលយើងយកលុយមួយចំនួនរបស់យើងអាចតែតិចឬច្រើនទៅទិញភាគហ៊ុនរបស់គាត់គឺអានឹងមានន័យថាយើងនឹងខ្លាយទៅជាម្ចាស់ភាគហ៊ុនមួយមានន័យថាយើងនឹងខ្លាយទៅជាម្ចាស់ក្រុមហ៊ុននឹងដែរយើងមានចំណែក មួយនៅក្នុងរដ្ឋកោទឹកនឹងដែរមានន័យថាយើងក៏ជាម្ចាស់ដូច្នេះនៅពេលដែលរដ្ឋកោទឹកគាត់អឺបានកម្រៃគាត់គាត់ចំណេញគាត់បានកម្រៃគាត់នឹងចែកមួយយើងដែរអញ្ចឹងអញ្ចឹងគឺវាវាវាដូចតែយើងដូចឬក៏វាវាដូចនឹងយើងមានក្រុមហ៊ុនមួយដែរឬក៏ហើយមួយទៀតខ្ញុំគិតថាល្អជាងទៀតដោយសារអីយើងមិនបាច់ហត់ទេ ពួកយើងមានមានអ្នកធ្វើការជំនួសយើងហ្នឹងយើងគ្រាន់តែយកលុយរបស់យើងមួយចំណែកហ្នឹងតែពីឬក៏ច្រើននៅតាមសមត្ថភាពរបស់យើងហ្នឹងទៅទិញភាពគុណរបស់គាត់គឺមានន័យថាយើងខ្លាយទៅជាជាម្ចាស់ហើយគឺមានន័យថាយើងមានសិទ្ធិទទួលបានភាគលៀបយើងមានសិទ្ធិទៅប្រជុំអឺគេហៅថាម្ចាស់ភាគហ៊ុនយើងមានសិទ្ធិបញ្ចេញយោបល់បើសិនជាយើងជាម្ចាស់ភាគហ៊ុនធំចំណុចសំខាន់ទី4ខ្ញុំគិតថាអានឹងក៏ជាចំណុចសំខាន់មួយដែរដែលយើងទាំងអស់គ្នាគួរតែត្រៀមខ្លួន យើងទប់ស្កាត់ជាមួយនឹងបំរែបំរួលលុយឬក៏ការធ្លាក់តម្លៃនៃលុយចំណុចនេះអាចថាពិបាកយល់បន្តិចប៉ុន្តែខ្ញុំនឹងព្យាយាមពន្យល់គឺយើងឃើញថាចន្លោះខ្ញុំលើកឧទាហរណ៍អឺងាយស្ដាប់មួយយើងឃើញថាលុយ1លានរៀលពីពីពីមុនអាចថាមានតម្លៃជាងបច្ចុប្បន្នមានតម្លៃជាងបច្ចុប្បន្នដោយសារអី មួយលានរៀលពីមុនយើងអាចទិញពីបានបានច្រើនណាយើងទិញបានច្រើនច្រើនគួរសមប៉ុន្តែបើយើងមកធៀបមួយលានរៀលបច្ចុប្បន្នយើងឃើញថាតម្លៃវាខុសគ្នាពីមុននោះខ្ញុំអាចសម្ដៅមិនមែនសម្ដៅដល់មួយឆ្នាំពីរឆ្នាំទៅប្រឡងមកទេណាគឺសម្ដៅដល់ដល់4 5ឆ្នាំឬក៏10ឆ្នាំមុនគឺគឺតម្លៃវាខុសគ្នាមួយទៀតយើងឃើញថាអីវ៉ាន់អីវ៉ាន់ផ្សេងផ្សេងវាចេះតែតែឡើងថ្លៃរហូត គឺគឺវាចេះតែឡើងថ្លៃរហូតប៉ុន្តែលុយរបស់យើងវាវាអាចនៅទេឬក៏ស្អីចោលដោយសារអីចំណុចនេះគឺគឺវាអាស្រ័យលើ GDP ផងហើយវាមានចំណុចផ្សេងផ្សេងជាច្រើនទៀតដែលធ្វើឲ្យតម្លៃរបស់លុយរបស់យើងធ្លាក់ចុះហើយនឹងឲ្យវ៉ាន់កើនឡើងយើងប្រៀបធៀបមួយទៀតដូចជាពីទូចទូចខ្ញុំចាំបានថាពីពីពីនៅទូចទូចណា គឺបបរមួយចានឬក៏ប្រទេសមួយចានគឺ2500រៀលគឺយើងហូបបានហើយឬក៏បបរ1000រៀលអីគឺហូបបានហើយនៅតាមជនបទប៉ុន្តែបច្ចុប្បន្នយើងឃើញថាអឺវាមានដែរប៉ុន្តែវាអត់ដូចពីមុនទេគឺបរិមាណក៏ខុសគ្នាហើយអ្វីដែលយើងទទួលបានក៏ខុសគ្នាចំណុចហ្នឹងគឺគឺជាការដែលយើងគួរតាគួរតែរៀបចំខ្លួនគួរតែត្រៀមខ្លួនធ្វើម៉េចយើងទប់ទល់ ឧទាហរណ៍បច្ចុប្បន្នយើងរៀបមានលុយ1លានរៀលអញ្ចឹងយើងគួរតែគិតធ្វើមិនថាតើ1លានរៀលរបស់យើងនៅ10ឆ្នាំខាងមុខហ្នឹងវាគួរតែ1លានរៀលដែរឬក៏គួរច្រើនជាងហ្នឹងដើម្បីឆ្លើយតបទៅនឹងបំរែបំរួលលុយហ្នឹងដូច្នេះហើយការវិនិយោគគឺខ្ញុំគិតថាវាឆ្លើយតបវាវាផ្ដល់ឲ្យយើងនៅចំណុចហ្នឹងវាឆ្លើយតបឲ្យយើងព្រោះអីបើសិនជាបើយើងវិនិយោគក្នុងមួយឆ្នាំយើងគិតថា យើងទទួលបាន10%ពីភាគលៀបប៉ុន្តែបំរាមរលុយគឺវាអាចដល់10%ទេអានឹងខ្ពស់ពេកអញ្ចឹងគឺមានន័យថាយើងអាចទប់បានហើយទប់ស្កាត់បានហើយដូច្នេះខ្ញុំគិតថាការវិនិយោគជារឿងមួយល្អគួរជារឿងមួយដែលយើងគួរតែតែស្វែងយល់គួរតែគួរស្វែងយល់គួរតែចាប់ដើមស្វែងរកចំណេះដឹងទាក់ទងជាមួយនឹងការវិនិយោគឡោនេះ ជាចុងក្រោយខ្ញុំសូមសរុបជាថ្មីម្ដងទៀតចំណុចសំខាន់ដែលឆ្លើយតបជាមួយនឹងសំណួរដែលសួរថាហេតុអីចាំបាច់ធ្វើការវិនិយោគគឺវាមាន4ចំណុចសំខាន់ដែលបានលើករួចហើយចំណុចទី1គឺដើម្បីសម្រេចគោលដៅក្នុងជីវិតដែលគោលដៅរបស់យើងគឺភាគច្រើនគឺត្រូវការលុយចំណុចទី2យើងរៀបចំគម្រោងដើម្បីចូលនិពន្ធគឺមានន័យថាគឺខ្ញុំគួរខ្ញុំណែនាំថាយើងគួរតែចាប់ផ្ដើមធ្វើការ រៀបគម្រោងដើម្បីចូលនិវត្តន៍តាំងពីពេលដែលយើងចាប់ដើមធ្វើការឬក៏ពេលយើងចាប់ដើមមានចំណូលចំណុចទី3ដើម្បីคลายទៅជាម្ចាស់ភាគហ៊ុនដែលយើងពេញចិត្តចំណុចទី4ទប់ស្កាត់នៅបំរែមរលួយឬក៏យើងហៅថាទប់ស្កាត់នៃការធ្លាក់ចុះនៃតម្លៃលុយជាចុងក្រោយខ្ញុំបាទសូមអរគុណនៃការតាំងចិត្តស្ដាប់ហើយកុំភ្លេចតាមដានទាំងអស់គ្នាខ្ញុំបាទនឹងមានคลิปវីដេអូ មកបន្តទៀតដើម្បីចែករំលែកទៅក្នុងចំណេះដឹងរបស់ខ្ញុំសូមអរគុណ